ចិត្តដល់កាន់បើហ្នឹងតាំងគេលេងរឿងប្រែតរឿងយមបាលរឿងស្អីស្អីខ្លះក៏លេងល្អដែរប៉ុន្តែបើក្រុមក៏ប្លែងយកទៅលេងវិញចប់យមរាជសើមានទូរស័ព្ទយមបាលអីហ្នឹងជួនកាលទៅពុកអលួយលេងដោយគិតថាផ្សព្វផ្សាយហ្នឹងដើម្បីអប់រំប៉ុន្តែមិនដឹងជាអប់រំស្អីយូរយូរទៅយករឿងប្រែតយកនរកយកទៅលេងយកទៅដូចរឿងអស់សំណោចម៉ែផ្សោចលេងណាគឺទៅជាចឹងទៅ នេះមិនមែនបានជួយបញ្ជាយបញ្យលឲ្យមនុស្សយល់ទេឲ្យមនុស្សអ្នកមើលហ្នឹងវាទៅជារឿងកប្លែងលេងទៅវិញទៅហើយព្រឹកមិញហ្នឹងឃើញមានអ្នកគ្រូម្នាក់ហ្នឹងគាត់ share វីដេអូឲ្យមើលស្អីចម្រៀងចម្រៀង DJ DJ គេហ្នឹងគេចម្រៀងបែបអានសង្វេគកថារបៀបដូចចម្រៀងរបៀបដូចអានហ្នឹងមិនមែន ច្រៀងទៅហ្មងអារបៀបស្អីអា DJ គេនិយាយនិយាយណាហ៎រ៉េបអីហ្នឹងហ៎ស្អីទេមិនដឹងទេនៅក្នុងពិធីបុណ្យសពហើយមានពពុទ្ធរូបនៅជុំវិញហ្នឹងគេអានវិយោកកថាគេហ្នឹងមានអីញាក់ទៅជីជ្រួចវិញនៅហ្នឹងទៅមិនដឹងថាអប់រំស្អីស្មើមើលហើយអញ្ចឹងអញ្ចឹងទៅវាជាអតិពលអត់ល្អតាមពិតវាមិនខ្វះទេរឿងលេងនោះមែនណារឿងលេង ហើយជុំវិញហ្នឹងសិតតែពុទ្ធរូបហើយក្នុងហ្នឹងវាជាពិធីបុណ្យសពទៅបុណ្យសពទៅធ្វើឲ្យអ្នកអង្គុយហ្នឹងញញិចញញួរដៃហ្នឹងតាម DJ អស់ទៅនឹងអប់រំថាម៉េចអាត្មាវាមិនយល់ហើយខ្លះហ្នឹងគេថាទៅប្រកាន់អីថៃកលេងអញ្ចឹងដែរទៅធ្វើតាមថៃអោះជាងយកថៃធ្វើគ្រូអីយ៉ាងញញោមមកជាងបានចិត្តកាន់បិណ្ឌអីហ្នឹងវាជាបុណ្យ ប្រពៃណីវប្បធម៌ខ្មែរយើងហើយមានសួរច្រើនអាត្មានិយាយដាក់ផេកតិចទៅទៅសូមអធិស្ឋានអ្នកសួរដែរអាត្មាឆ្លើយមិនតាន់ទេសំណួរច្រើនហើយបានលឺបោះនណាក៏លឺបោះននឹងទៅយើងកាអង្គុយឆ្លើយនៅកន្លែងនេះយើងកាមកបរៀនផងឆ្លៀតឆ្លើយតិចតិចទៅសំណួរល្អល្អច្រើនដែរហើយក៏សប្បាយចិត្តដែរដែលឃើញយុវជនចេះសួរធัวអានឹងហើយ អ្នកខ្លះសួរពីការបោះបាយបិណ្ឌអីចឹងព្រោះចិត្តដល់ពេលវេលាបោះបាយបិណ្ឌហ្នឹងហើយឥឡូវចិត្តដល់ប្រពៃណីជាតិខ្មែរយើងញាតិញោមមានត្រៀមទទួលប្រែតទេតាមពិតអឺរឿងនេះបើយើង ដឹងតែមកកណាត់ជួនកាលយើងយើងឈប់ធ្វើយើងឈប់រក្សាប៉ុន្តែអ្វីត្បិតថាយើងដឹងការពិតថាពពួក ប្រែតជាញាតហ្នឹងវាមិនមែនអឺមានកេសួរថ្មដែរថា ខ្មែរយើង មាន ខែភ្ជុំសម្រាប់ប្រែតដូនតាមកចុះដូចអាមេរិកកាំងអីអត់មានប៉ុនភ្ជុំប្រែតទៅណាទៅប្រទេសដតីទៀតនឹងប្រទេសដតីទៀតអត់មានប្រែតទេអញ្ចឹងអានឹងចម្លើយញោមរីអញ្ចឹងអញ្ចឹងមានន័យថាខ្មែរណាអាក្រក់ណាបើប្រែតច្រើនដល់ប្រទេសគេអត់ប្រែតមានន័យថាមនុស្សគឺសើល្អអញ្ចឹងហ៎ហ្មង ហ៎អញ្ចឹងមកតែពីរៀនបើមាន ប្រែទេញាតិញោមត្រូវគិតអញ្ចេះថាប៉ះសិនបើពីមានយមបាលយមរាជនឹងជាអ្នក ខ្វៀលឲ្យដើរមកនឹងស្រុកខ្មែរ4000វត្តជាងនេះវាមិនដឹងថាត្រូវប្រើសេនាជនខ្មោចនឹងប្រមាណអ្នកអ្នកគៀងមកណាមែនទេ ហ្នឹងហើយធ្វើមើលបានប្រាក់ខែណាអោយយាយឆ្ងល់យើងធ្វើបន់ម្ដងម្ដងជួបលិសតែ4 10នាក់ហ្នឹងពុំអោយលុយហើយយកមុំប្រែតទាំងវងហើយទាំងមកប្រទេសណាអឺពូទៅបញ្យល់ហ្នឹងហើយបើយើងនិយាយមែនទេណាកាលដែលព្រះអង្គសំដែងរឿងប្រែតមិនសំដែងនៅខ្មែរណាសំដែងនៅឥណ្ឌានោះណា រឿងប្រែតនៅភ្នំពេជ្រកូននោះខិនថាព្រះអង្គសំដែងមិនមែនថាវាមាននៅតែម្ដុំណាទេវាកាន់ពពួកវិនិបាតខ្លះវានៅតាមភ្នំតាមសមុទ្រតាមស្អីស្អីចឹងទៅហើយតាមកោះតាមអីវាមាននិយាយថាកោះខ្មែរកោះអាមេរិកកាំងណាកោះណាកោះទៅមិនចឹងប៉ុនក្រាន់ថាពពួកសត្វទាំងអស់ហ្នឹងទេហៅដូចអាបោះបាយបិណ្ឌហ្នឹងដោយសារ វាមាននៅក្នុងយក្ខសង្យុត្តអីហ្នឹងដូចជាប្រយ៉ាងក្រមេតាឬក៏វណ្ណបសុអីហ្នឹងដែលទៅលិតរបស់ដែលវាស្រក់ពេលគេដាក់ភេសជ្ជៈឬក៏បណ្ណបាតអីគឺស្រក់ទៅដីទៅបាបកម្មហ្នឹងវាត្រូវឲ្យទៅលិតអញ្ចឹងរបស់ត្រឹមត្រូវហ្នឹងវាទទួលអត់កើតវាមាន បាបកម្មឲ្យសត្វខ្លះហ្នឹងអញ្ចឹងប៉ុន្តែកម្ពីដីកាហ្នឹងมันបានចង្អុលបង្ហាញថាឲ្យយើងទៅបោះបាយបានទេ យេវាអញ្ចឹងណាពីព្រោះវាឃ្លានរាល់ថ្ងៃវាដើរលឹកអញ្ចឹងរាល់ថ្ងៃហ្នឹងពពួកអញ្ចឹងវាមានអញ្ចឹង មានពីណាលែងមកហើយមានពីណាចាប់ទៅណាណាពួកហ្នឹងចាត់ចូលក្នុងពួកវិនិបាតឬក៏ពួកចាតំហារិជ្ជការដែលខ្វះប៉ុននោះដែលប៉ុនមិនគ្រប់គ្រាន់នឹងឯងក៏ប៉ុន្តែចាស់ព្រឹទ្ធាចារ្យយើងនឹងវាមានប្រវត្តិ ស្ទឹមប្រមាណ100ឆ្នាំនេះទេពីមុនមកសម័យអង្គរអីក៏មិនទាន់មានដែរវិធីបោះបាយបិណ្ឌអីណាព្រោះប្រទេសជាតិមួយមួយវាត្រូវមានវប្បធម៌មានប្រពៃណីសម្រាប់ប្រមូលមនុស្សគោលបំណងអ្នករៀបហ្នឹងគឺថាប្រមូលមនុស្សយកទៅអប់រំចេះនឹកឃើញឪពុកម្ដាយអីចឹងទៅអាហ្នឹងគ្រាន់តែជាពិធីឯប៉ុន្តែក្លឹមពិតប្រកបកាលណាមនុស្សជួបជុំទៅបានមានពេលទូនមានមានពេលឲ្យអាវាត មានពេលពន្យល់នេះទៅជាខ្លឹមសារពិតប្រាកដហើយបើថាធ្វើទៅត្រឹមតែទៅបោះបាយបិណ្ឌកុំទៅអត់ប្រយោជន៍ទេអាត្មាគិតចាយកទៅបោះចោលហ្មងព្រោះពួកហ្នឹងយើងបោះក៏វាដើរទៅលឹកចាចាំបាច់ខែភ្ជុំស្អីប៉ុន្តែនិយាយដឹងអញ្ចឹងថាវាគ្មានប្រយោជន៍អញ្ចឹងយើងឈប់ធ្វើតែហ្មងអាហ្នឹងវាទៅទៅទៀតយើងចោលបោះខ្មែរទៅធ្វើបោះចិនអស់ទៅឥឡូវមើលហែអ្នកតាម្ដងម្ដងប្រកាច់ខ្មែរពេញដល់នគរហើយ ហ្នឹងហើយដល់ប៉ុនចូលឆ្នាំខ្មែរប៉ុនចូលភ្ជុំបិណ្ឌអីអត់ហើយថ្មសំដែងពីការពិតនេះមិនមែនឲ្យយើងចោលទេអត់ទេគ្រាន់តែឲ្យយល់វាអត់ចង្រៃអីរឿងយល់ត្រូវទេតែយើងនៅធ្វើអ្វីណាដែលវាមិនខ្ជិះខ្ជាយអ្វីណាដែលវាមិនប៉ះពាល់ដូចអីស្អីពេជ្រសុខាគាត់សូត្រថាប្រយ័ត្នធ្ងន់ជាងខ្មោចអ៊ូមែនណានឹងឲ្យយកទៅបោះ តាមពហិយតាមអីប្រឡាក់ប្រលោះហ្នឹងអាហ្នឹងធ្ងន់ជាងខ្មោចឪធ្ងន់មិនរបស់នៅទីវត្តអារាមហ្នឹងគេសម្រាប់គោរពបូជាហើយឯងទៅបោះឲ្យស្អុយពេញហ្នឹងបើមិនធ្ងន់ជាង ខ្មោចឪមិនមានរឿងជាឧទាហរណ៍តែមើលភិក្ខុមួយអង្គគ្រាន់ធ្វើឲ្យប្រឡាក់សេនាសនៈសង្ឃលោកបែកញើសសឹងទៅវាប្រឡាក់សេនាសនៈសង្ឃហ្នឹងកើតជាប្រែតរោមដោយមជុលអបាសកម្នាក់ទៀតធ្វើឲ្យប្រឡាក់សេនាសនៈសង្ឃនេះកើតជាប្រែតស្បែកដូចកពើ តែជុំមុំតែយើងមានចេតនាបោះឲ្យវាស្អុយពេញទៅវត្តហ្នឹងមិនធ្ងន់ជាងខ្មោចអូវមែនទេយើងមិនក្មេងម្នាក់សួរថាចុះវត្តលោកគ្រូមានបោះអត់ថាបោះប៉ុន្តែបោះដាក់បាតឲ្យលោកឆាន់ស្ដាប់ឲ្យតន់ថាអត់មានបោះចោលអីទេញាតិញោមឃើញយើងធ្វើទាំងអស់គ្នា13ឆ្នាំហើយមានតែបោះបាយម្ដុំជុំវិញភាទេបានស្អីបោះបើអត់ពហិផង ចឹងធ្វើអីមានប្រយោជន៍ពួកហ្នឹងពួកមានប្រភេទសត្វខ្លះហ្នឹងទោះបីយើងអត់បោះវាទៅតែអញ្ចឹងឯងវាធម្មតាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងប៉ុន្តែអាត្មាមិនថាបុរាណយើងធ្វើនឹងខុសទាំងអស់ទេតែឲ្យធ្វើលុតតាមលំអានគាត់ធ្វើធ្វើអីគាត់ចង់មានវិធីសាស្ត្រក្នុងការអប់រំមនុស្សណាទោះបីជារឿងរបៀបដូចកុហកបន្តិចមែនប៉ុន្តែចង់ឲ្យមនុស្សនឹងចេះនឹកឃើញឪពុកម្ដាយ ចេះនឹកឃើញអ្នកមានគុណអញ្ចឹងទៅទៅវត្តទៅវា ទៅបានទៅជួបលោកថ្វាយអង្គមលោកទៅលោក បានមានពេលវេលាអប់រំមានពេលសំដែងធัวប្រាប់ហើយបើថាទៅដល់គប់តែគ្នាគប់តែបាយដាក់គ្នាទេអានឹងធ្ងន់ជាងខ្មោចអូវហើយផ្ដាំទៅចិត្តដល់ខែកាន់បិណ្ឌហានឹងយកចង្ហាន់ឲ្យល្អទៅយើងប្រកេនលំអស់ក៏យើងពិសាខ្លួនឯងទៅចែកដល់អ្នកកំសត់ទូរគត់អីចឹងទៅអានឹងវាមានប្រយោជន៍មែនទេហ្នឹងហើយធ្វើឲ្យវាមានប្រយោជន៍ ហើយសម័យពីដើមឡើយសម័យព្រះសម្មាសម្ពុទ្ធណា ដែលព្រះរាជបុត្រ3អង្គនោះដែលសុំធ្វើបុណ្យជាមួយព្រះសម្មាសម្ពុទ្ធនោះសុំធ្វើបុណ្យប្របង7ឆ្នាំព្រះរាជាអត់ព្រម7ខែអត់ព្រមរហូតមកដល់3ខែហ្នឹងមិនព្រមអញ្ចឹងគេឧបត្ថម្ភហ្នឹងគេប្រកេនចរហានណាគេ3ខែរដូវភ្លៀងហ្នឹងដោយគិតថាប្រសង់លោកបបាក់ទៅបណ្ឌបាទៅ យកយកខែវសានឹងតម្ងទៅគេឧបត្ថម្ភនឹង3ខែនឹងតែម្ដងហើយអ្នកដែលបង្កើតប៉ុនកាន់បិណ្ឌនឹងក៏យកលំអាននឹងដែរប៉ុន្តែធ្វើ3ខែវាយូរពេកយកត្រឹមកន្លះខែទៅនិយាយរួមទៅបីប៉ុនកាន់បិណ្ឌនឹងគឺជាការដាក់វេនមកឧបត្ថម្ភប្រសងនឹងឯងមានរឿងអីទេដើម្បីឲ្យដឹងសុខទុក្ខប្រសងនឹងឯងនិយាយពីប្រយោជន៍មែនទែនប៉ុន្តែអ្វីដែលឲ្យវាបង្កើតជាប្រពៃណីច្រើនហ្នឹងព្រោះព្រោះស្អីដាក់ត្រង់ធ្លូពេក វាអត់ល្អមើលនិយាយទៅណាទីហោដូចស្រីស្រីមើលស្រីស្រីថតដល់ឈួងកច្ចកេះបន្តិចងាកមុខធ្វើបន្តិចដល់ផ្អៀងបន្តិចហ្នឹងអាហ្នឹងបានវាស្អាតថ្មទៅមើលគំនូចម្លាក់អីនៅអាព្រះអាសដាំអញ្ចឹងរូបឈរទាំងអស់ដែលឈរត្រង់ឯងមិនទេទម្លាក់ចកេះអីបន្តិចដៃអីបន្តិចអូអានេះគឺសារល្បិចទៅនឹងដូចបោះបនបច្ចោសីមាអញ្ចឹងវាមិនព្រះឯណាទៅឲ្យជីកដៅដាក់លុយអញ្ចឹងនោះ រឿងរឿងការងារលោកស្ងាត់ស្ងាត់សោះហ្នឹងប៉ុន្តែចាស់ចាស់ក៏ចេះធ្វើដែរដើម្បីថាបានបនច្រើនអីចឹងទៅយកលុយទៅដាក់បានលុយហ្នឹងទៅកសាងបន្តទៀតសឹកក្បាច់ហ្នឹងសឹកក្បោហ្នឹងហ្នឹងទៅចេញចេញក្បាច់ហើយស្រួលស្រួលទៅចងអាអំបោះសេមាហ្នឹងហើយថាបានសេរីសួស្តីកាប់ស្រួលខ្លះដាច់ដៃអាខ្លះដាច់តិចកាត់យកឃើញទេប្រទេសផ្ដាស់ចឹងទៅហើយឥឡូវមិនដឹងបោះក្រហមបានពីណាទៅឃើញពាក្យគ្រប់ទៅគ្នាអានឹងបោះស្អីហ្នឹង ទេសីមាគេធ្វើអំបោះសហ្នឹងហ៎ហើយអញលក់ទៀតហ្នឹងជាស្អីទៅណោះហើយឲ្យទៅជឿប្រទេសប្រដាសអញ្ចឹងរឿងអីព្រះខ្លាំងខ្លាយបោកមិនបានហើយលោកខ្លះហ្នឹងពាក់ដែរហ្នឹងចប់ហ្នឹងអឺចប់ហ្នឹងអានឹងប្រាប់មិនទេហើយមានអ្នកខ្លះសួរថា ចុះបើដឹងថាបោះអត់បានប្រយោជន៍គេធ្វើធ្វើអីអាហ្នឹងក៏សួរអ្នកធ្វើប៉ុន្តែអ្នកខ្លះទៀតសួរថាចុះបើយើងឈប់ធ្វើវាមិនបាត់ប្រពៃណីហ្នឹងទៅហើយថាហ្នឹងវាចឹងមែនហើយបណ្ដាគុណវិបត្តិទាំងឡាយយើងអាចចោលគុណវិបត្តិណាដែលវាធំយើងធ្វើឲ្យនៅតិចនេះបើចោលមិនបានតាមយោបល់អាត្មាទេណាបើចោលមិនបានឧទាហរណ៍ថាធ្វើបង្គ្រប់កិច្ចទៅចុះបង្គ្រប់កិច្ចហ្នឹងមិនយើង រួបរวมគ្នាប៉ុនកុំច្រើនពេកធ្វើបន្តិចបន្តួចទៅហើយយកទៅបោះក្បែរព្រៃខ្មោចអីទៅបន្តិចបន្តួចហ្នឹងណាអាហ្នឹងឲ្យធ្វើមានកិច្ចថាយើងបានធ្វើដែររសារប្រពៃណីនឹងຕົកប៉ុន្តែបើបើអាត្មាថាមិនធ្វើអាត្មាខ្លួនឯងហ្នឹងធ្វើអីដែលវាមានប្រយោជន៍ប្រពៃណីដែលមានប្រយោជន៍អាហ្នឹងទោះបីអត់បោះក៏អត់អីទេណាវាអត់មានប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាជនទេហើយក៏មិនបាត់បង់វប្បធម៌ប្រពៃណីខ្មែរអីច្រើនទេអត់ទេ ព្រោះអាហ្នឹងវាពាក់ព័ន្ធជំនឿខុសអ្វីដែលគួរភ័យខ្លាចអ្វីដែលគួរបារម្ភដូចជាវប្បធម៌ការគោរពគ្នាមែនទេអាចូលវត្តចេះដោះមួកចេះគោរពនិយាយកាន់ចេះចាស់ទុំចេះគោរពនេះវាពាក់ព័ន្ធនឹងសុជីវធម៌សិលធម៌គួរតែតម្កល់គួរតែរក្សាហ្នឹងហើយរឿងបោះបាយចោលនេះទោះបីអត់បោះក៏អត់អីដូចយើងចឹង យើងអត់ដែរបោះអត់មានអីអត់តន់មានចង្រៃដាក់យីអ៊ុនអីនេះមែនទេយើងអត់បោះរហូតអត់មានចង្រៃអីទេអូធ្វើឲ្យយើងអត់មានដាក់អ្នកតាសម្រាប់ថ្វាយអង្គមក៏អត់ចង្រៃអីដែរព្រោះអ្វីនៅពីលើក្បាលយើងមានតែព្រះសម្មាសម្ពុទ្ធមួយគាត់វាគ្រប់ហ្នឹងណាវាគ្រប់ដូចជាមនុស្សដែលមានទីពឹងពិតប្រកបហ្នឹងគេហៅថាចេញចូលរាជវាំងបានគេហៅថាបានផ្លាកបញ្ជាមិនស្លាប់មួយមានព្រះជាជាទីពឹងមួយ មានខ្លាចអីទៀតកុំឲ្យយើងធ្វើខុសមែនទេហ្នឹងហើយហើយបើយើងជាទៅពឹងពីនេះទៀតពីនោះទៅមានន័យថាមិនទុកចិត្តពរាជានឹងយើង បានព្រះសម្មាសម្ពុទ្ធជាទីពឹងចាំបាច់ទៅគោរពអ្នកតាណាទៀតឥឡូវមែនណាហ្នឹងហើយអញ្ចឹងឲ្យស្រួលអត់កម្មវិធីតិចតែបានប្រយោជន៍ច្រើនយកបុណ្យយើងម្ដងម្ដងយើងមានការសម្ដែងធម៌បានច្រើនបុណ្យដោយច្រើនច្រើនកម្មវិធីកណ្ដក្រុងបលីហ្នឹងអស់មិនដឹង ស្អីទេហើយគេសួរអាត្មាថាមានន័យថាម៉េចមានន័យម៉េចសួរតាហ្នឹងទៅបើអាត្មាមិនធ្វើអាត្មាយល់ថាវាមិនត្រូវហ្នឹងហើយទៅទៅរសាតែអញ្ចឹងអញ្ចឹងរសាអញ្ចឹងសួរថាតើកម្មវិធីនឹងជួយស្អីបានខ្លះបង្ហាញពីអត្តសញ្ញាណខ្មែរស្អីខ្លះវាអត់វាមិនមែនទៅបង្ហាញលើឆាកអន្តរជាតិថាអឺនេះខ្មែរបង្ហាញអានឹងអត់បានទេអ្វីដែលមើលឃើញទៅជួបគ្នាជំរាបសួរអានឹងនៅលើតួទោះឃើញភ្លាមមកជំរាបសួរលើកដៃសាពះខ្មែរ ឃើញទេអាហ្នឹងដែលយើងគួរតែលើកដំកានិយាយគ្នាអីចេះចោះប៉ុណ្ណឹងជាដើមមានស្អីស្អីទៀតលបែងលបាំប្រជាប្រិយអីច្រើនទៀតអាហ្នឹងសើបរបស់ខ្មែរអាហ្នឹងចឹងមិនកើតអាត្មា ធ្វើអសាញ់មិនពីចូលឆ្នាំខ្មែរខ្មែររៀបរាប់ពីចូលឆ្នាំខ្មែរគេធ្វើអីខ្លះនឹងក្រៅពីប្រកេនចង្ហាន់ប្រសង់ហើយចឹងទៅគេលាងសម្អាតពុទ្ធរូបចាស់ដែលប្រឡាក់អស់រយៈកាលមួយឆ្នាំហើយនឹងហើយជាងនេះទៅទៀត កូនចៅហ្នឹងងូតទឹកឲ្យឪពុកម្ដាយអាហ្នឹងបង្ហាញឃើញណាអាហ្នឹងល្អល្អដែលគួរបង្ហាញអាហ្នឹងគឺបង្ហាញក្រៅពីនឹងក្រៅពីការបំពេញបុណ្យកុសលហ្នឹងខ្មែរតែងតែលេងល្បែងប្រជាប្រិយដូចជាបោះអង្គញចោលឈូងទាញព្រាត់អីអីលាក់កសែងអីអញ្ចឹងខ្លះគេអត់យល់គេឲ្យអាត្មាបញ្យល់បន្ថែមហើយដូចអញ្ចឹងគេថា interesting គួរឲ្យចាប់អារម្មណ៍មែន ណាគួរចាប់អារម្មណ៍ប៉ុន្តែគេថាប៉ុន្តែខ្ញុំមកស្រុកខ្មែរ4ឆ្នាំហើយ ពេលចូលឆ្នាំខ្ញុំមិនដែលមានណាធ្វើចឹងទេឃើញលេងតាបៀលេងអាប៉ោងនេះជារឿងគួរបារម្ភខុសទាំងធัวខុសទាំងប្រពៃណីអត់នាំគ្នាមើលទេដល់ជំនឿប្រទេសប្រដាសនឹងនិយាយពីថែអើយថែហើយខឹងអាត្មានោះខឹងថាអាត្មាអ្នកសំដែងបំបត្តិប្រពៃណីហេយ៉ាប់ត្មង អូអាបៀប៉ោងលេងពេញវត្តហ្នឹងប្រពៃណីល្អហ្នឹងបាសហ្នឹងប្រពៃណីហ្នឹងអាត្មាគុំនៅលោកទេនៅវត្តអីមេលេងឈូងហ៎បងបោះអាអើយឈូងទៅពើឲ្យឈូងរត់តលៃតៃអះណាអានេះយើងបញ្ចូលបើជ្រៀងដដែលដដែលវាមិនសបាយរហូតវាទៅបំបែកជ្រៀងហ្នឹងហ្នឹងអូនបោះអាអើយឈូងមក ពៅហើយឈូងរត់តឡតឈូងរត់ឈូងរត់ត្រូវកអូនហើយបងមិនកហេតណាត្រូវកតែមានត្រូវស្អីនឹងទៅខ្មាស់រឿងស្អីនិយាយចិត្តយល់ប្រទេសប្រដាដល់ពេលចឹងទៅគេរំគេរំទៅយកឈូងវាមានអញ្ចឹងអីគេជៀងថាម៉េចអីអ្នកមកពីនេះមានការវ័យ សូមអ្នកស្រដីប្រាប់ខ្ញុំផងបងមកពីនេកដើរជារបងសុំផ្លូវទៅផងទៅយកកូនឈូងលេងសបាយណាហ្នឹងហើយលេងខុសខុសគ្នាហើយសបាយច្រៀងហើយដែរគេរំមកបត់ចឹងទៅហ្នឹងហើយលបែងចឹងចឹងអាត្មាបយលតារឿងឈូងនឹងមួយពួកបរទេសលេងចឹងសបាយប៉ុន្តែមិនដែលឃើញលេងឃើញលេងតែបៀ អញ្ចឹងអញ្ចឹងតែយើងត្រូវបង្ហាញគេថាខ្មែរហើយលេងអញ្ចឹងអញ្ចឹងមានចេះកាប់គ្នាណាហ្នឹងហៅថាលបែងប្រជាប្រិយឥឡូវលបែងជាប្រិយគេប៊ីអប៉ោងបាត់ម្សៅអាត្មាឃើញវីដេអូមួយអាត្មាថាបើក្មេងៗអញ្ចឹងទាំងអស់ដឹងទៅយកប្រពន្ធណាមិនទេបើកុំមកកន្លោះនោះវាប៉ាតគ្នាវាលោកគ្នាអូ